ជំនួសលោកគ្រូថាហេតុម៉េចមិននៅយុវយុវជនហេតុព្រមទាំងបងប្អូនខ្មែរនៅកម្ពុជាក្រមរបស់យើងនឹងច្រើនតែគេជ័យវប្បធម៌គេមកប្រើប៉ុន្តែវប្បធម៌ខ្លួនឯងអាមិនយកមកប្រើបាទអាទី1គឺបងប្អូនអាយុវ័យថ្មីក្រោយនឹងអា លេងពីប្រុសឥឡូវហ្នឹងប្រព័ន្ធអ៊ីនធឺណិតវាចេញច្រើនពេកប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook ឬមួយថា TikTok អញ្ចឹងពីប្រុសបើសិនគាត់លើកការតម្កើងរឿងវប្បធម៌ជាតិរបស់ខ្លួនវាមានតម្លៃណាស់ប៉ុន្តែនេះថាជាការ like និងការ share ពួកมันបានច្រើនពីប្រុសពួកគាត់ហ្នឹងចង់នេះថាលេងហ្នឹងគោលបំណងធ្វើមិនក៏ដោយឬមួយរូបវប្បធម៌គេវប្បធម៌យើងឯងវប្បធម៌របស់គេហ្នឹងពីប្រុសអាក្មេងក្មេងក្រោយក្រោយហ្នឹងគឺចេញបោកគេចេញបោកទាំងហ្នឹងណា បើសិនគេចៃវប្បធម៌គេមកប្រើហ្នឹងគឺប្រជាជនគេច្រើនហ្នឹងគេឲ្យយើងគេថាគេជួយ like ជួយ share ហ្នឹងឲ្យយើងល្បីពីប្រល្បីហ្នឹងដោយសារយើងគេចៃវប្បធម៌គេមកប្រើហ្នឹងគេចង់ឲ្យល្បីអញ្ចឹងហើយដូច្នេះបើសិនថតកម្មចំណេញវប្បធម៌ខ្មែរខ្លួនឯងយើងហ្នឹងមិនយកមកប្រើហ្នឹងពីព្រោះគេមិនចែកចម្លែកគេមិន share មិនអីអញ្ចឹងដូច្នេះមិនល្បីពួកគាត់ហ្នឹងចង់បានល្បីចង់បានល្បីច្រើនជាងចង់បានវប្បធម៌ខ្លួនឯងណាវាវាទៅជាអញ្ចឹងបាទអឺធ្វើមិនធ្វើក៏ថាធ្វើមិនធ្វើឲ្យតែបានអឺ តែថាគេថាយូរច្រើនបាទចង់បានចង់បានអឺ view ច្រើនបាទដូច្នេះអាប៉ុន្តែដឹងថា view នោះហើយនៅខាង live share ខាងអយបេះដូងនោះគ្មានយកមកអ្វីមកប្រើប្រាស់បានដល់សង្គមជាតិនោះទេហ្នឹងហើយមានតែខាងវប្បធម៌ខ្លួនឯងដើម្បីឲ្យយើងជួយផ្សះផ្សាយដើម្បីឲ្យបងប្អូននៅក្នុងនឹងនៅក្រៅប្រទេសព្រមទាំងបងប្អូនសម័យបងប្អូនស្ម័យក្រោយក្រោយកូនចៅយើងក្រោយក្រោយនោះវប្បធម៌ខ្លួនឯងហើយហ្នឹងយើងមានតម្លៃដល់អញ្ចឹងបាទដូចជាខ្ញុំបាទបន្តនឹងឬជា លោកខាងស្លៀកបំប្រាក់អោខខ្មែរនឹងគឺអខអោខខ្មែរទាំងអស់នឹងគឺវប្បធម៌យើងខ្ញុំមិនសល់ទុកមកដូច្នេះខ្ញុំនឹងមាន ការលុកតម្លៃសមគួរផងដល់ពេលជួលក៏មានតម្លៃសមគួរមិនថ្លៃដូចជាផ្សេងផ្សេងដែរដូចថាក្រំនេះថាខ្ញុំធ្វើការលុកការស្លៀកបំប្រាក់ហ្នឹងក្រំនេះថាជួយបន្តលើកតម្កើងនៅវប្បធម៌ទេមិនមែនថាអានេះថាអឺអឺចង់បានគឺមានបានទេចង់ធ្វើមានបានមិនខាងតន់យន់ទេពីព្រោះ អឺដូចបងប្អូនគាត់នៅហ្នឹងគាត់ជួលអឺកន្លែងផ្សេងផ្សេងគេជួលទាំងមក complain ដូចជា250 200ដល់250ប៉ុនលុយដងតម្លៃខ្ញុំយកតែ100 150តែប៉ុណ្្នឹងស្បាវខស្លាប់អាវខថ្មីថ្មីហ្មងមិនធំប៉ាក់ជួលតែ150អាវខគេប្រាក់ឃើញអញ្ចឹងម្ដងពីរដងខ្ញុំជួលតែ100ហើយចំណែកគេផ្សេងផ្សេងនោះ200 250 300ដល់នោះដូច្នេះបិណ្ឌបិណ្ឌខ្ញុំនឹងបិណ្ឌមានទម្រង់នឹងគឺថាឲ្យជួលថប់ថប់ទៅដើម្បីយើងផ្សេងផ្សាយនៅវប្បធម៌ខ្លួនឯងបានច្រើនបន្តិចបាទអឺដូចជាអឺ នៅខាងខ្ញុំក្រុមក្រុមបាន បង្កើតជាក្រុមសមគ្គីវប្បធម៌ខ្មែរអាពីព្រោះមូលហេតុដែលខ្ញុំដាក់ឈ្មោះក្រុមសមគ្គីវប្បធម៌ខ្មែរនឹងពីព្រោះរូបខ្ញុំបន្តនឹងចង់បានឲ្យខ្មែរយើងនឹងសមគ្គីសមគ្គី ជួយចែកតម្រែជួយរក្សានៅវប្បធម៌ខ្មែរដូច្នេះនឹងក្រុមដាក់ឈ្មោះក្រុមសមគ្គីវប្បធម៌ខ្មែរអឺមានដូចថាបានចោះថត់ចូលមកដែរបង មានយុវជនចូលរួមច្រើនណាស់អឺមិនដបងបង្កើតឡើង ថ្ងៃទី15ខែ9ឆ្នាំ2018នោះយុវជនចូលរួមឡា37រូបហើយដូច្នេះទៅគេថាច្រើនជាងហើយតាមពេលទៅមានការអឺរស៊ីឆ្ងាយពីគ្នាចឹងណាខាងខ្លះទៅគាត់នៅដល់ខេត្តដងណាយខ្លះទៅនៅប៊ុនយួងខ្លះទៅនៅព្រៃនគរចឹងហើយ មានការឆ្ងាយពីគ្នាអញ្ចឹងហើយទីទី1ទី2ទៀតហ្នឹងពីព្រោះយកក្រុមបង្កើតឡើងមកហ្នឹងគឺល្បីបងប្អូនគាត់ដឹងច្រើនហើយចំណែកខ្ញុំជាប្រធានក្រុមដឹកនាំក្រុមបតលហ្នឹងមានការដូចថាយុវជនខ្មែរក្រមយើងមានការតស៊ូសិតចិនចិត្តដើមអញ្ចឹងព្រមខាងក៏បាល់គេចិត្តតាមចោះតាមឡើងអញ្ចឹងព្រមទូសន្លឹកព្រោះគាត់នឹងមិនព្រោះគាត់ខ្លាចព្រោះគាត់ខ្លាចខ្លាច ប៉ុនចូលចែងចូលក្រុមខ្លះទៅហិនិយាយថាគេទស្សនលប់ថាអើកំណយចូលក្រុមមកគ្រឿងអីចឹងចឹងក្រោយមកញាត់មានប៉ះប៉ះអីចឹងចឹងដូច្នេះរងថ្ងៃហ្នឹងក្រុមរងថ្ងៃហ្នឹងសល់តែ25 29រូបទេបាទនឹងហើយដូចជាបិណ្ឌបង្កើតចក្រមសមគ្គីវប្បធម៌ខ្មែរនឹងចង់អោយសមាជិកទាំងអស់នឹងមានកម្មវិធីបានជាតិរបស់ខ្មែរដូចជាបានអង្គខណ្ឌនទានហើយនឹងបានបញ្ចុះខណ្ឌសីមាបានចូលឆ្នាំប្រជុំបានអីចឹងអោយមានការស្លៀកបំពាក់ ខ្មែររបស់យើងនឹងឲ្យបានច្រើនច្រើនបន្តិចដើម្បីយើងលើកតម្កើងនៅវប្បធម៌ខ្មែរនៅក្នុងកម្មវិធីបានជាតិខ្មែររបស់យើងអានឹងគោលបំណងដែលខ្ញុំកណាបង្កើតឡើងក្រុមនេះជាបាទហើយនឹងរឿងជាការដែលរៀបអភិពីពីទៀតញ៉ៃរមកពីប្រុសអឺខុសបើបើសិនបងប្អូនគាត់រក្សានៅវប្បធម៌ខ្មែរហ្នឹងខុសចំណុចនេះខុសហ្នឹងទី1អឺខុសអ្នកភ្នង អានឹងចំណែកខ្ញុំបន្តវិញបើខ្ញុំខ្លួនខ្ញុំទៅតែងទុកតែងស្អាងការមើលរោងណាហ្នឹងគឺខ្ញុំហាមដាច់ខត់ហើយហើយបើសិនមានរំស្លូរំស្ទាវរំអីហ្នឹងត្រូវតែដោះស្លៀកបំពាក់ហ្នឹងចេញមកហើយប្រាក់បាខធម្មតាមិនចូលរំប៉ុន្តែបើសិនដល់ក្រងដល់យើងប្រាក់ស្លៀកបំពាក់អោខខ្មែរវប្បធម៌ខ្មែរហើយហ្នឹងត្រូវតែទៅថារៀបចំកម្មវិធីក្នុងកម្មវិធីអាបានដូចថាកម្មវិធីរឿងរបស់វិវិញបាទហ្នឹងហើយ កម្មវិធីហ្នឹងត្រូវទៅដល់ចេញចាំខ្ញុំមិនមែនអោយកំពុងតែស្លាក់ប្រាក់ខ្ញុំឃើញខ្លះការមួយមួយចឹងទៅពុំកំពុងខ្លួនឯងកំពុងតែលើកតម្កើងវប្បធម៌ខ្លួនឯងប៉ុន្តែនេះថាយកទៅរំច្រៀងកន្តិចដៃដូចចឹងខ្ញុំអត់ចូលចិត្តឡើយចឹងតែទីមួយហ្នឹងខុសមកពីភ្នងភ្នងគាត់មិនប្រាប់ហ្នឹងហើយហើយបានបន្តទៀតគឺឥឡូវហ្នឹងគឺរៀបការហ្នឹងគេកាត់វប្បធម៌ខ្មែរយើងចោលខ្លះគេធ្វើត្រួសត្រាសតែត្រៃអោយទៅហើយចឹងនឹងមកពេលមកហើយមកពេលខាងលោកមេបាព្រាមមហានេះព្រាមនឹងពុកម្ដាយគាត់មិន គាត់មិនរំលឹកខែនឹងគាត់ណាដូច្នេះបាទហ្នឹងហើយដូច្នេះទៅវប្បធម៌ខ្មែរយើងវកាត់ចោលខ្លះវកាត់ចោលច្រចោលពីព្រោះអាពេលមុនហ្នឹងខាងវប្បធម៌ខ្មែររបស់យើងមកសល់ទុកមកពីថាពីឆ្នាំ អឺមុននោះឡាប្រពៃណីខ្មែររបស់យើងនឹងថាខ្ញុំមិនដឹងតែប៉ុន្តែដល់ពីក្រោយនឹងចាប់ដើមខ្ញុំចាប់កំណត់កើតមកខ្ញុំដឹងធំនឹងក្តីនឹងគឺថ្ងៃរៀបការនោះគឺទៅតាមវប្បធម៌ប្រពៃណីខ្មែររបស់យើងនឹងគឺមាននាងកែវនាងកងមានលវែងចានលវែងជ័យមានគ្រប់សពទាំងអស់ហ្នឹងដល់ពេលសម័យឥឡូវនឹងអត់មានទេសម័យឥឡូវនឹងគឺលវែងចានលវែងជ័យក៏គ្មាននាងកែវនាងកងក៏គ្មានអត់មានទេទាំងអស់ដូច្នេះដល់ពេលអញ្ចឹង ក្មេងសកលក្រោយក្មេងបងប្អូនចំនួនក្រោយក្រោយហ្នឹងគាត់មិនដឹងទេហើយគាត់មិនដឹងហើយគាត់កាត់ចោលទាំងអស់ជាងគាត់មិនដឹងរងថ្ងៃហ្នឹងរៀបការហ្នឹងគ្រាន់តែតុបតែងភ្នួងស្អាងការហើយចេញមកអឺចង់ដែរហើយព្រមចូលជួយខ្ញុំហ្នឹងគឺរួចចិត្តស្រេចជាងពីព្រោះបងប្អូនខ្មែរក្រមរងថ្ងៃហ្នឹងគាត់រៀបការហ្នឹងសំខាន់គាត់ថាឲ្យតែគ្រប់ទុនគ្រប់យងគ្រប់រៀបការតែគ្រប់យងណាគ្រប់គុណ អត់គ្រប់ទុនមកខ្លាច់គឺខ្លាច់ខ្លាច់ល្អវាប្រអឺពីប្រធ្វើកម្មវិធីក្នុងភូមិធ្វើកម្មវិធីនោះយូរពេកខ្លាច់លោកភ្ញៀវគេមកគេមានដំណាចេញទទួលភ្ញៀវភ្ញៀវគេចង់ដែរតិចខ្លាច់ខ្លាច់បាត់ជួងដូច្នេះគេខ្លាច់អាឡូខ្មែរបងប្អូនខ្មែរក្រមនឹងចង់តែចឹងហ្នឹងហើយហើយដល់ក្រោយក្រោយហ្មងហ្នឹងអាឡូមានឃើញខ្លះឃើញផលផលខ្លះចង់ឡើងថារៀបអភិវៀនហ្នឹងមាន ធ្វើដូចពីដើមប៉ុន្តែដល់ពេលធ្វើដូចពីដើមទៅបង្ហោះឡើង Facebook មានខ្លះគេរិះគន់ច្រើនទៀត ហើយបើមិនបើគេមិនអោយតម្លៃខាងវប្បធម៌ខ្លួនឯងគេមិនអោយតម្លៃដូចជាអឺកន្លែងនេះគេគេកែឆ្នៃហ្មងដើម្បីអោយលើកតម្កើវប្បធម៌ភាសាមិនលើកទទួលខាងនោះសាររៀបគុណអោយច្រើនមែនទេអាដូចជាចាប់អារម្មណ៍គេរៀបគុណរបៀបណាអាបាទហ្នឹងហើយដូចជាចាប់អារម្មណ៍កន្លែងបងបងប្រុសអាបងប្រុសសេហាពេលកាលនឹងគាត់ស្រុកកំណត់គាត់នឹងត្រូវអា អឺកញ្ចងកាលនោះរៀបការគាត់នោះខ្ញុំបានចូលរួមដែរគាត់មានជើងទៅចូលរួមដែរអឺគាត់ធ្វើជាអរិញថាគេថាខ្លងណាខ្លងខ្លងទ្វីចូលហ្នឹងហាងការនោះគេលេងស្ទួលផ្ញើនោះគឺកបោកបាយរចនារបស់ខ្មែរយើងសិទ្ធសាស្ត្រទាំងអស់ប្រសាទនឹងគឺខ្មែរយើងប៉ុន្តែមានបងប្អូនផងឡើង Facebook ទៅបងប្អូនខ្មែរយើងគេថារៀបការទៅធ្វើទៅនោះទៅធ្វើទៅនោះពីប្រអាអាខ្លងទ្វីនោះគឺខ្លងទ្វីពពធខ្មែររបស់យើង វប្បធម៌ខ្មែររបស់យើងពុតប្រកាសបិណ្ឌគេយកមកធ្វើការខ្មែរហើយដល់ពេលរៀបការរបស់គាត់នឹងគឺស្លៀកបំពាក់អាវពោខ្មែរទាំងអស់សំបីតពួកម៉ាក់ចូលរួមនោះនៅគាត់ជាប្រាប់ថាចូលរួមការបងនោះសូមជួយប៉ាអាវពោខ្មែរផងគាត់ប្រាប់រចិត្តជាអ្នកណាគាត់ប្រាប់ប្រកាសដូច្នេះនឹងគេធ្វើរៀបចំតាមប្រពៃណីធ្វើតាមការសប់កាត់អីចឹងយករវែងចាន់វែងជ័យតាមហ្នឹងប៉ុន្តែខ្មែរយើងនឹងអោយតែមិនអោយតម្លៃសារទៅរីគុណថា ធ្វើអីធ្វើអញ្ចឹងអាដេញអីអាអាដេញខ្លងទ្វារចូលនឹងមិនតែយកទៅវត្តមិនតែធ្វើបាត់នេះក្នុងវត្តមិនគេដាក់នេះគ្មានណាការក្រៅអញ្ចឹងពីប្រុសខ្មែរយើងហ្នឹងខ្មែរក្រមហ្នឹងក្លាប់តែចូលទៅមើលការគេដាក់កងយួននោះអាដេញអាដេញអាដេញខ្លងទ្វារបាទតាម style យួននោះតាមបកាឬមួយតាអារូបរូបផ្ការូបកងករូបអីហ្នឹងរបស់យួនទាំងអស់នោះរូបអរិញ្ញាបេះដូងអីចឹងហ្នឹងហើយគេថាឡាប់ឃើញតែចឹងដល់ពួកគេលើកតំកឹងវប្បធម៌ខ្មែររបស់យើងមក គេមើលគេគេគេរិះគន់ចឹងមកណែបើធ្វើត្រង់អីហ្នឹងបើនេះលោកគ្រូនិយាយម៉ែងថាបបថខ្លួនឯងមិនលើកតម្លើងលើកលើកតម្កើងគាត់ចេះលើកតម្កើងបបថគេណាវាប្រអាអាអារឿងកងនោះអារឿងខ្លងគាត់វាចូលស្ទួលខ្ញុំនោះគេធ្លាប់ទៅកេញបាយួនគេមិនដែលកេញបាក់ខ្មែរដល់ពេលខ្មែរយើងធ្វើទៅគេរិះគន់ចឹងទៅបងគេថាអឺខ្ញុំចំណាំខ្ញុំទៅដាក់អេវ៉ាត់មិនសមគេមិនយកមកដាក់ក្នុងពេលកាលហ្នឹងទេណែពេលចេះ ហ្នឹងត្រូវអាហ្នឹងមកពេលយើងធ្វើម្នាក់ឯងមកផ្លាយជាងគេអាហ្នឹងតែធ្វើខុសគេគេថាយើងឈួតហើយបាទបាទហ្នឹងហើយប៉ុន្តែបើថាបើថាយើងឲ្យកូនចៅខ្មែរក្រោយហ្នឹងបើសិនយើងដឹងមួយធ្វើបានស្អាតយើងពីយើងរួចតាមបីយើងរួចតាមនឹងពពបន្តខ្មែររបស់យើងនឹងរីកចម្រើនណាណែវិញចាំហ្នឹងបាទបាទហ្នឹងហើយហើយជាកៅអពពតខាងសិលធខាងចែកចម្លែកពពតចែកចម្លែកដូច្នេះអរាល់ថ្ងៃនឹងដូចជានៅខ្មែរក្រមរបស់យើងនឹងបងប្អូន នៅក្នុង live ឬចុះលោកគ្រូមកនឹងស្ដាប់ហើយពីប្រងនឹងខាងចែកចម្លែកអានគេហៅថាវប្បធម៌ចែកចម្លែកដែរដូចជារឿងក្រមយុវជនរាប់សពថ្ងៃនៅកម្ពុជាក្រមយើងបានបង្កើតជាសមាគមកូនខ្មែរដើម្បីការអភិវឌ្ឍនេះគឺនេះគឺប្រៀបបានដូចជាថាវប្បធម៌ចែកចម្លែកដែរយើងចែកចម្លែកយើងមើលសកម្មភាពបងប្អូននៅកម្ពុជាក្រមមានការខ្វះខាតយ៉ាងไงមានការខ្វះខាតមានការអត់ឃ្លានឬមួយថាមានការថា ជើសកាផ្ទះបាក់បែកអីចឹងហ្នឹងយើងជួយចែករំលែកហ្នឹងហើយយើងទៅអាកោសនាបវរណាបងប្អូនអ្នកខ្លះដូចគាត់ថាគាត់មានបានខ្លះខ្លះយើងសុំបានបន្តិចបន្តិចយើងបវរណាបានខ្លះខ្លះយើងទាំងបងប្អូននៅក្រៅនៅក្នុងប្រទេសអញ្ចឹងដើម្បីយើងយកមកយើងចែករំលែកដល់បងប្អូនប្រជាជនខ្មែរក្រមរបស់យើងនៅការខ្វះខាតអានឹងគឺជាការវប្បធម៌ចែករំលែកនេះយើងធ្វើតាមជាមនុស្សធម៌នឹងជួយដើម្បីឲ្យគុណចៅយើងដល់ថ្ងៃក្រោយប្រាប់បានថាអូនឹងឲ្យខ្មែរយើងចេះសាមគ្គីចេះចែករំលែក អឺជួយសង្គ្រោះបងប្អូនខ្មែររបស់យើងកំពុងការ ខ្វះខាតអឺដូចជាសប្តាហ៍ថ្ងៃហ្នឹងដែរពីព្រោះសប្តាហ៍ថ្ងៃហ្នឹងដូចជាសមាគមអឺបងប្អូនខ្មែរដើម្បីការអភិវឌ្ឍនឹងប្រកែត្រង់ឡើងថាបងប្អូនមានសាមគ្គីក្នុងបងប្អូនគាត់ថាជួយចែករំលែកចឹងណាដូចថានៅក្នុងសមាគមនឹងគាត់បើកបានប្រាក់ខែចឹងលឹមគាត់ដាក់ចូលសមាគមបាន100% 300ចឹងហ្នឹងព្រះបានថាគឺចែករំលែកចឹងដែរវប្បធម៌ចែករំលែកដូចជាមនុស្សធម៌របស់ហើយដូច្នេះចឹង ក្រាន់តបង្កើតឡើងបានមួយខែយើងថាមួយខែកន្លះទៅសមាគមនឹងមានមានស្នាដៃច្រើនមានបានជួយជួយជួលផ្ទះផងហើយព្រមមាននឹងជួយបានជំងឺគេទោះស្បើច្រើនផងហើយព្រមជួយបានតាំងកន្លែងបងប្អូនបងប្អូនគាត់មានប្រទេសពកគាត់ឆ្លងទៅលេនឹងការខ្វះខាតទៅធ្វើការមិនបានក្នុងរដូវ Covid នឹងជួយបាន14 5បើករណីដែលឆ្លងទៅលេនឹងទៀតដូច្នេះប្រកាស បាទបងគង់បងគង់មានការរៀបរាប់កន្លែងហ្នឹងអាត្មាចង់បាទលោកគ្រូបន្តបន្តិចតែញ៉ាអឺពីប្រុសលោកគ្រូនិយាយហ្នឹងពីប្រុសសមាគមហ្នឹងក៏ធ្វើដែរមានបញ្ជី10ពានអត់បញ្ជីលេខាគេកាន់មួយផងអឺប្រធានសមាគមកាន់មួយទៀតមានបញ្ជី10ពានអត់ថ្ងៃណាជួយជួយជ្រួលចាស់ថ្ងៃណា ខែណាគឺគាត់ត្រាទុកទាំងអស់ហើយនៅកន្លែងនេះថាជួយអឺបងប្អូនគាត់ចោលទៅប៉ែឬមួយជួយកន្លែងណា អឺគាត់ស្លាប់ទៅចូលរួមប៉ុនឬមួយជួយកន្លែងណាដែរគាត់ទៅឆ្លងទៅលៀនហ្នឹងគឺគាត់ត្រាទុកទាំងអស់គឺលេខាគេកត់ផងនៅប្រធានក្រុមនោះគេកត់ប្រធានសមាគមនោះគេកត់ទៀតថ្ងៃណាខែណាហ្នឹងគេកត់ទាំងអស់មិនអោយបាត់ទេគឺគាត់ទុកគាត់ទុកទាំងអស់ចឹងបាទបាទអរគុណអរគុណណាបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ